យើងមិនព្រមជាដាច់ខាតទោះជាឯងមិនវងកក៏ដោយណែពួកឯងនឹកក្មេងៗសោះស្រឡាញ់គ្នាមិនចេះគិតវែងឆ្ងាយអាងអីយកពាក្យអង្វរកដាក់មុខតែខ្ញុំទៅវិញក៏មិនបានដែរមីងប្រពុកខ្ញុំច្បាស់ជាមិនលើកលែងខ្ញុំទេក្មួយឯងនិយាយអញ្ចឹងវាស្រួលហើយណែគេខាងប្រុសវាមិនអីទេតែយើងស្រីនេះរត់តាមប្រុសនេះចោះញៀនទៅខាងគេសួរនឹងឆ្លើយមួយគេថាម៉េចខ្ញុំខ្ញុំអាណែណែណែ គិតសារជាថ្មីណាក្មួយមិនដឹងថាឪពុកម្ដាយនោះតាមរយយ៉ាងម៉េចទេបើកូនរត់តាមប្រុសអញ្ចឹងនេះខ្ញុំអត់ខ្មាស់គេមីងសំខាន់ឲ្យតែខ្ញុំមកស្រឡាញ់គ្នាជាមួយមុំថនបើខ្ញុំមិនមកទីនេះទេ ពុកម៉ែខ្ញុំឆ្មាស់ចំបាក់ខ្ញុំជាមួយមុំថននេះហឹមហ៎អាលាក់កូនស្រីខ្ញុំហើយចង់គេចមុខហ៎អ្នកឯងណា មានកូនប្រុសខ្ញុំមានកូនស្រី ហ៎តែម៉ែឪដូចគ្នាតាហ៎អត់មិនគោផ្លើមធំទៅប្រភេទថោកទៀតញ៉ាហ៎ហ៎អត់លុយទៅចូលស្ដីទៅដឹងចង់លេងផ្លូវកាត់ហ៎ណែណែណែមុននឹងនិយាយហ្នឹងយកខួបក្បាលមកកើតអត់ហ៎មានសួរកូនស្រីខ្លួនឯងអត់ថាកូនប្រុសខ្ញុំលួងឬក៏ស្ម័គ្រចិត្តមកដល់ខ្លួនឯងណែនិយាយស្រួលបួលមិនចង់ថាកូនខ្ញុំហ្នឹងបតោងកូនឯងយកកលិបអីអូយសំទុកងាប់បាយនេះកូនឯងចរិតអន់ណាស់គ្មានអាណាគេយកទេ កុំកុំកុំមកចោតកូនខ្ញុំណាអូគាត់តែកូនស្រីខ្លួនឯងហ្នឹងល្អខ្លាំងណាស់ទៅហ៎ខ្ញុំនៅឃើញតែកូនស្រឡាញ់គ្នាទៅខ្ញុំមិនដេញដោលបើតាមចិត្តខ្ញុំវិញណាតែបន្តិចក៏ខ្ញុំមិនពេញចិត្តដែរណែបើអត់ពេញចិត្តណាហើយមិនក៏មិនដេញវាទៅទៅទុកវានៅនឹងធ្វើអីណែបើអ្នកឯងនេះម៉ែឪត្រឹមត្រូវមែនមិនមែនសងំលាក់កូនគេទុកនៅក្នុងផ្ទះហ្នឹងទេកូនស្រីខ្លួនឯងយកទៅឲ្យខ្លួនឯងទៅខ្ញុំដេញហើយតែគេព្រមទៅគេថាស្រឡាញ់គ្នាអញ្ចឹងខ្ញុំកុំដឲ្យតាមដើរទៅមកបណ្ដោយតាមហ្នឹង លោកអើយងាប់ហើយចិត្តហាមាត់និយាយទៅរួចដែរនេះណែបើសិនជាឯងនេះជាម៉ែឪគេល្អត្រឹមត្រូវពិតមែនណាឃើញកូនគេមកនៅចឹងហើយគួរណាស់តែមកប្រាប់ខ្ញុំនេះម៉ែឪខាងស្រីនេះមិនមែនសងំតាំងប្តីអពុនលាក់កូនគេទុកចឹងទេម៉េច មិនក៏មិនមាត់មិនមិនខ្លាំងទេទៅណាពុកណានឹកស្មានថាឯងណាវាខ្លាយទៅជាមនុស្សបែបនឹងសោះខ្លួនជាស្រីណាហេតុអីកើតអីបានជារោរឿងទៅវាយគ្នាស្រីស្រីណាហើយថតវីដេអូបង្ហោះក្នុង Facebook ទៅទៀតហើយប្រហែលឆ្នាំនេះណាដែលពុកមិនបាននៅក្បែរឯងជីវិតរស់នៅរបស់ឯងនឹងបែបហ្នឹងហ៎ ហ៎មិនក៏មិនឆ្លើយចាអត់ទេពុកអត់ទេបើអត់មានគេមិនក៏សាហាវដល់ណាហ្នឹងទៅរោរឿងវាយកូនគេរហូតដល់គេទៅប្តឹងប៉ូលីសប្តឹងមេភូមិមកស្ដីឲ្យមកប្រមាថមើលស្រាលពុកបណ្ដាយដល់ផ្ទះអាម៉េចវិញអាហ្នឹងណាពុកអាពុកនិយាយតិចតិចចឹងណាអ្នកភូមិគេលឺខ្មាស់គេលើឈាមចតាទុកឲ្យពុកនិយាយជាមួយវាអាដឹងរឿងពុកនឹងម៉ែណា ហត់នឿយខ្លាំងណាស់ទៅរកស៊ីស្រុកគេ ផ្ដល់លុយផ្ដល់កាក់មកឲ្យឯងចាយមកឯងវាយសង្ឃឹមថាឯងនេះខ្លាចតែជាកូនដែលដោយកលោកធွာល្អនៅក្នុងសង្គមណាហើយគិតថាបានរៀនសូត្រចេះដឹងណាផ្ទុយទៅវិញពេលម៉ែពុកមកដល់ផ្ទះវិញ វាផ្ទុយស្រឡះពីពុកបានគិតណាបានគិតទុកមុននេះណាជាង8ឆ្នាំហើយណាសង្ឃឹមថាកូនបានរៀន ផ្ទុយទៅវិញណាคล้ายទៅជាចរិតពៀលពៀលាពុកខ្ញុំខុសហើយពុកខ្ញុំសុំទោសព្រោះតែខ្ញុំខំជ្រលពេលទៅបានជាខ្ញុំពួកឯងចេះគិតបែបនេះហើយបាច់សុំទោសបាច់សុំអីទេសុំទោសខ្លួនឯងខុសប្រមាណយកមុខទៅលក់ខ្លួនឯងទៅឲ្យគេទាំងអស់គ្នាគេដឹងថាខ្លួនឯងនេះជាស្រីជើងកាងទៅណាមកណាក៏គេនិយាយដូចព្យុះអញ្ចឹងណា កុំខឹងទៀតអីខ្ញុំសន្យាថាមិនឲ្យវាកើតឡើងទៀតទេបើជ្រុលចខុសហើយពុកលើកលែងខ្ញុំម្ដងណាម៉ែនេះក៏មិនហ៊ានទៅផ្សារទៀតដែរអ្នកដាអ្នកណាក៏គេសួរម៉ែដែរណាហើយនេះបើសិនជាកូនមិនអាណិតដល់ម៉ែពុកទេនោះកូនគួរតែអាណិតខ្លួនឯងឬក៏អាណិតបងប្អូនក៏បានដែរឯងនេះធ្វើអីមិនចេះគិតខ្លួនឯងជាស្រីសោះ កិត្តិយសយើងជាស្រីណាកូនបើស្អុយហើយគឺវារៀលដាលដល់បងប្អូនកូនណាល្មមឈប់ទៅណាបែរសុំអំបក្នុងសង្គមយើងនេះគេស្អប់គេខ្ពើមគេមើលវីដេអូនេះហើយគឺគ្មាននរណាគេទៅសល់ឯងនោះទេណាកូនអ្នកណាក៏គេពេបជ្រាយដែរដឹងអត់ម៉ែហើយពុកនិយាយតែម្នាក់ឯងទៅបានទេខ្ញុំស្ដាប់បានតាហើយចាំបាច់ទូមានខ្ញុំអីម្ដងដល់ទៅពីរនាក់អញ្ចឹងម៉ែនិយាយ ក៏ព្រោះតែម៉ែនេះជាអ្នកបង្កើតឯងមកណាបើកូនស្រីមួយទាំងមូលធ្វើខុសហើយនេះមិនអោយម៉ែស្ដីជេឲ្យម៉ែនឹងអង្គុយមើលឯងអញ្ចឹងអីអូយនិយាយច្រើនណាខ្ញុំដឹងខ້ອຍតើមិនតែស្នាងើងើនៅជាខ្ញុំនេះខ្ញុំឈប់ហូបឈប់អីលេបចោលនេះនេះណានេះតើអបតើណាកុំរវល់វា ថ្ងៃមុននរឯងកើតអីមែនបានជាឃើញមានរឿងញ៉ៃញ៉ៃជាមួយស្រីម្នាក់ហ្នឹងអូនអូនចង់មានរឿងអីវាឆ្ងាយពីពួកហ្នឹងឯងតែមកវាឆ្លើយពេកហ្នឹងហើយអូនក៏មិនបានធ្វើអីធ្ងន់ធ្ងរដែរពួកហ្នឹងដែរគ្រាន់តែតែមកកភ្លៀងទូចកែពមៀនវាយំបាត់ឯណោះបងភ័យមែនតើពេលទៅលឺអូនឯងទៅប៉ូលីសបងស្មានតែគេប្តឹងអូនឯងតើប្តឹងអីគេគេគ្រាន់តែហៅទៅពមៀនតាមានតែគេហ៊ានប្តឹងអូនតែប៉ាមកអូនណាកុំប្រងមានបញ្ហាដែរ អូយអោបណានម៉ែដឹងគេសាគាត់ហើយគេដាផ្លូវអញ្ចឹងតិចគេឃើញហឺខ្លាចអីទៅកន្លែងហ្នឹងយើងធ្លាប់អោបគ្នាតា កែនអញធ្លាប់ប្រាប់បងថាយើងស្រឡាញ់គ្នាទៅខ្វល់អីរឿងអោបចកែប៉ុណ្ណឹងម្យ៉ាងសង្គមលើគេបើកចំហឲ្យតែយើងស្រឡាញ់គ្នាអ្នកណាឃើញក៏ឃើញទៅទៅខ្វល់អីជាមួយពួកអស់ហ្នឹងហ្នឹងហើយរឿងដែលបងចង់ប្រាប់អូនឯងសំខាន់ណាបេះដូងយើងស្រឡាញ់គ្នាចង់នរណាឃើញក៏ឃើញទៅ ងខ្វល់អូនក៏គិតអញ្ចឹងដែរតែបងថនអូនចង់ដឹងចិត្តម៉ែតិចបានអត់ឆ្លើយមកអូនតាមត្រង់បានតាសួរមកអឺចាំឆ្លើយអញ្ចឹងណាបើសិនជាប៉ាម៉ាក់បែងអត់ពេញចិត្តអូនអីចឹងណាបែងនៅស្រឡាញ់អូនទៀតអត់ស្រឡាញ់មិនគិតថាអត់រឿងប៉ាបាបង ជារឿងផ្សេងហើយរឿងបងជារឿងផ្សេងអឺតែបងសុំសួរអញវិញបានអត់បាន អូនចាំឆ្លើយគ្រប់សំណួរម៉ែទាំងអស់ណាច្បាស់ណាអឺសង្ស័យចាំឯងបើសិនជាគាត់ត្រឡប់មកវិញអូនឯងត្រូវមួយគាត់វិញអត់អត់ទេរឿងសង្សារចាស់ហ្នឹងអូនដាច់គ្នាយូរតាហើយមកតែឈឺក្បាលមួយវាទៀតអីសំខាន់នឹងស្នេហាយើងឥឡូវនេះឲ្យតែស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយរឿងសង្សារចាស់ហុះហើយអត់ប្រយោជន៍គុំលឹកវាទៀតអី កូនពូថាមានភាពតានេះខ្លួនជាស្រីតែអោដាអោប្រុសកដាវាស្រែអញ្ចឹងអូយមិនដឹងជាម៉ែឪវាយកមកទុកណាទេនេះអូយបាននេះថតគុំទុកមើលសិនខ្ញុំនឹងយកផុសតាមទៅឲ្យម៉ែឯងមើល របស់តិចតួចដែលកូនតែងមកណាព្រោះអីមិនសើមិញហ្នឹងកូនបើកលុយអញ្ចឹងហើយកូនក៏តែងកាអាវតែងផ្លែឈើមកជូនពុកម៉ែម៉ែហ្មងទៅខឹកខប់ណាកូនអើយអូខអាវកូនហើយកូនអូស្អាតតែពុកមើលកាអាវមើលស្អាតណាអើនេះពុកត្រូវកូននេះអូត្រូវកូនហើយកូនកូនឯងអត់លុយហងខំទិញមកតែអីអាកូនអត់អីទេម៉ែកូនមានណៃអាវសមួយពុកគ្រាន់ទៅវត្តហើយកូនចាំលើក្រោយណាពុកណាឥឡូវយើងយកអាវនេះសិនទៅអូកូនហើយកូនហើយ ស្អាតអត់ដែរស្រឡាញ់អត់នេះសរុបមាននេះអូមេងអើយអាចជុំជីមតកាត់វាស្រែមិញឃើញកូនមីអាយសេនិចហ្នឹងណាឆោគៀកកោយប្រោះឈ្មោនឹងកដាវាស្រែណោះខ្ញុំទៅផ្ទះពេលខ្ញុំថតរួយមីអាយមើលនេះផុសតាងនេះឯណាក្មួយនេះនេះឃើញហ៎វាឆោគៀកកោគ្នារំលឹកសត្វល្មួតត្មងមើលអូយឲ្យវាក្តីស្រឡាញ់មួយតែ លាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង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 ភូស្វលូជែលកាត់បន្ថយអស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាក្តីស្រឡាញ់មួយដែលមិនងាប់ឲ្យក្មួយហើយឲ្យទៅថតបានមកពីណាមកក្មួយ ជុំជីកកាត់វាស្រែណាមកទីម៉ែ ទងស្រីឆៃទៅឈប់ទៀតកោនផងទៅដែរមែនវាទេហើយមើលម្ដងទៀតមើលកូនមើលនេះសេនេតនេះសេនេតសេនេតសេនេតខ្ញុំមិនស្គាល់សេនេតអីអញអើយអញអរគុណឯណាក្មួយបានមីងចឹងអស់កិច្ចការទៅវិញមកចឹង វត្តសួរចឹងកើតហ៎កូនឯងទេទៅត្រូវឆ្លើយប្រាប់ពុកថាទៅមកពីណាមកពីណាលេងខ្ញុំមិនបានស្អីខុសណាប្រកបទេថាឯងបានធ្វើអីខុសទីនេះចាប្រកបចុះអាណាតអោបគ្នាកណ្ដាលវាស្រែណាហ៎ខ្ញុំខ្ញុំបានអោបគ្នាមួយណាគេហ៎ហើយចុះថ្ងៃមុននេះណាថតវីដេអូបង្ហោះរោរឿងវាយដំគ្នាមិនអស់ចិត្តទេអី ដល់ថ្ងៃនេះហ៊ានទៅអោបគ្នាជាមួយសង្សារកណាវាស្រែទៀតមានតែយកខួរក្បាលនឹងមកគិតណាយកសតិមកគិតចាណាថាយើងធ្វើចឹងវាត្រូវឬក៏ខុសដែរទេណាណែឯងប្រាប់ម៉ែមើលនេះឯងតើអោបថើបគ្នានឹងវាស្រែដូចតែគេបានមកប្រាប់ម៉ែនឹងមែនទេហើយម៉ែកុំឆ្លើយហ៎ឆ្លើយមើលម៉ែនេះខ្ញុំអោបគ្នាមិនសង្សារខ្ញុំម៉ែនេះខុស សម័យនេះហីមនុស្សស្រឡាញ់គ្នាអត់ថាគ្នាតិចតួចវារឿងធម្មតាតែតម្លៃខ្លួនឯងជាមនុស្សស្ដីនេះឯងຕົកនៅត្រង់ណាអាសិនេះហើយចុះបើញាតមិត្តអ្នកភូមិគេបានឃើញនោះយើងនេះយកទំនុកទៅຕົកឯណាកើខ្ញុំខំព្រះនឹងចង់ថៃថាខ្ញុំមិនបានធ្វើខុសផងហ៎អីប៉ណ្ណឹងហើយអត់ទាន់ខុសទៀតអត់មានអីខុសខួរក្បាលឯងទៀតគិតអ្វីដែលត្រូវវាទៅជាខុសអស់ហើយឯងទេណា ឥឡូវនេះយកប្រភ្លើហើយណាបើធំជាប្តីប្រពន្ធណាក៏ពុកមិនថាដែរមែនទេម៉ែវាបាទនេះវាសងសាណាណានេះច្បាស់ជាអ្នកគេមកនិយាយប្រាប់ហីហើយពួកនឹងលិទ្ធស្អីវាឃើញគេអោបគ្នាតែស្ងៀមមកថៃចាំមើលបើខ្ញុំមិនដឹងថាណាណាខ្ញុំនឹងហែកមកវាដល់កម្ពុជាម្ដងណែឯងគុំតែរើរឿងគេការដែលគេមកប្រាប់ម៉ែនេះគេចង់ឲ្យឯងល្អគេអាណិតឆ្លាញ់ម៉ែពុក គេឃើញទឹកតែកូនឯងនោះវាមិនចេះគិតវាគិតតែពីរឿងខុសខុសទេរាល់ថ្ងៃនេះពុកម៉ែចង់ចេះខ្ញុំមិនក៏បានដែរតែខ្ញុំមិនព្រមបែកគ្នាជាមួយសង្សារខ្ញុំដាច់ខាតព្រោះពួកខ្ញុំមកបានស្វ័យខុសឯងពួកអាមនុស្សដតើគេហ្នឹងវាអត់ការងារធ្វើបានចាំតដាចាក់រកគេអញ្ចឹងហ៎ទីនេះទីនេះ ឲ្យវាមកប្រហែលហ្នឹងហ៎ប្រហែលចិត្តមកហ្នឹងអូវាថនគេនាំអ្នកណាមកហ្នឹងមានតង្វិចទេនេះមិត្តភក្តិវាអូនកុំខ្លាចអីពុកម៉ែបងក៏ជាមនុស្សល្អឯងជឿបងថាកុំខ្លាចមកថនកូនឯងនាំអ្នកណាមកហ្នឹង មិត្តភក្តិកូនមែនពុកម៉ែនាងគឺជាសង្សារខ្ញុំហើយខ្ញុំនាំនាងមកនៅទីនេះគឺដើម្បីចង់ឲ្យនាងស្នាក់នៅទីនេះមួយរយៈសិនថាម៉េចឯងនាំកូនស្រីគេមកហ្នឹងប្រយ័ត្នតែមានពូមានដូចគេចោះរាល់ថ្ងៃហ្នឹងទៅណាអត់ទេមីងគឺខ្ញុំស្រែមថននៅខ្លួនឯងក៏បានបង្ខំខ្ញុំទេដោយសារតែពុកម៉ែខ្ញុំចង់បែកខ្ញុំពីបង្ថនទៅខ្ញុំរត់ចោលផ្ទះមកតាមគាត់បែបនេះ ខ្លួនឯងជាស្រីនឹងក៏អញ្ចឹងដែរហេតុអីក៏ធ្វើអញ្ចឹងមីងមិនអោយនៅទេណែថនឯងឆាប់នាំនាងត្រឡប់ទៅវិញទៅណាយើងមិនចង់ពាក់ព័ន្ធទេវាខើច្រើនគ្នាអារឿងស្រីរត់តាមប្រុសអីនេះដល់ពេលខាងស្រីគេប្តឹងផ្ដាល់ទៅវាខុសតែខាងប្រុសតាមខាងស្រីនឹងគេយល់ព្រមក៏ដោយពុកជួយនិយាយជាមួយម៉ែតិចទៅណាពុកលឺដាច់ទៅហើយមុននេះសិនិតគាត់និយាយហើយថាពួកយើងពិតជាស្រឡាញ់គ្នាពិតមែនហើយនាងមកនៅទីនេះគឺមិនបានបង្ខំអ្វីឡើយ ហើយនេះយើងឲ្យនាងមកនៅជាមួយរបៀបម៉េចបាទនាងមិនដឹងជាកូនចៅអ្នកណាផងហ្នឹងហើយក្មួយក៏អញ្ចឹងទៀតខ្លួនជាស្រីទេហើយរត់មកនៅផ្ទះខាងប្រុសនេះចុះបើមានរឿងអីកើតឡើងតើពួកខ្ញុំនេះគិតយ៉ាងម៉េចយើងមិនព្រមជាដាច់ខាតទោះជាឯងមិនវងកក៏ដោយណែពួកឯងនៅក្មេងៗសោះស្រឡាញ់គ្នាមិនចេះគិតវែងឆ្ងាយ អីយកពាក្យអង្វរកកដាក់មុខតែខ្ញុំទៅវិញក៏មិនបានដែរមីងប្រពុកខ្ញុំច្បាស់ជាមិនលើកលែងខ្ញុំទេក្មួយឯងនិយាយអញ្ចឹងវាស្រួលហើយណែគេខាងប្រុសវាមិនអីទេតែយើងស្រីនេះរត់តាមប្រុសនេះចោះញៀនទៅខាងគេសួរនឹងឆ្លើយមួយគេថាម៉េចខ្ញុំខ្ញុំអាណែណែណែណែគិតសារជាថ្មីណាក្មួយមិនដឹងថាឪពុកម្ដាយនោះតាមរយយ៉ាងម៉េចទេបើកូនរត់តាមប្រុសអញ្ចឹងនេះខ្ញុំអត់ខ្មាស់គេមីង សំខាន់ឲ្យតែខ្ញុំបានស្រឡាញ់គ្នាជាមួយមុំថនបើខ្ញុំមិនមកទីនេះទេពុកម៉ែខ្ញុំឆ្មាស់ចំបាក់ខ្ញុំជាមួយមុំថននេះហើយឲ្យខ្ញុំនៅផងណាមីងខ្ញុំសុំវមីងឲ្យខ្ញុំធ្វើអីក៏បានដែរឥឡូវពុកវាគិតម៉េចអូខ្ញុំមិនដឹងទេម៉ែវាឯងនេះសម្រាប់ចិត្តទៅហើយឥឡូវចង់នៅអីក៏នៅទៅ យើងមិនខ្វាត់ទេ តែយើងសុំប្រាប់ទុកមុនណា បើមានរឿងអីកើតឡើងយើងមិនដឹងទេពួកឯងយើងមិនបានហៅឯងមកឯណាឯងស្ម័គ្រចិត្តដោយខ្លួនឯងទេណាចាំមីងអរគុណមីងចិត្តតែមិនចេះគិតអីហ្មងហ្មង 3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ពីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌី Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយជាតិក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា ក្តីស្រឡាញ់មួយដែលមិនណាមចាស់ផ្ទះចាស់ផ្ទះចេញមកចេញមកជួបខ្ញុំឥឡូវហ្នឹងមកអត់មានតែសង្ហមហ្នឹងទេណាពួកកូនស្រីខ្ញុំក៏នៅជាមួយនឹងដែរមែនទេអូវា យើងយកកូនយើងត្រឡប់ទៅផ្ទះវិញឲ្យបានណាអូវាកុំទុកឲ្យនៅនឹងមកអាចមនុស្សប្រុសក៏ចរិតអន់អីអន់មើលផ្ទះឲ្យលោកអើយប៉ប៉ិនណាប៉ប៉ិនណីតែកូនវាចរិតអន់គ្មានច្រឡំគេសោះមកចាស់ផ្ទះចាញ់មកវិញចាញ់មក កុំលាក់កូនយើងនៅក្នុងនឹងអសោះណាតែបើឯងជាមនុស្សល្អហើយចាញ់មកចាញ់មកនិយាយឲ្យគ្នាដឹងរឿងប្រយ័ត្នជុំប៉ណ្ដឹងបលិះចាញ់មកអីអាមនុស្សខូចចាញ់មកហឹមណាអាលាក់កូនស្រីខ្ញុំហើយចង់គេចមុខហ៎ហ៎អ្នកឯងណាមានកូនប្រុសខ្ញុំមានកូនស្រីហ៎សិតតែម៉ែឪដូចគ្នាតាហ៎បើមិនកូន ផ្លើមធំទៅប្រភេទថោកទៀតញ៉ាហ៎ហ៎អត់លុយទៅចូលស្ដីតដាស់ចង់លេងផ្លូវកាត់ហ៎ណែណែណែមុននឹងនិយាយហ្នឹងយកខួបក្បាលមកកាត់អត់ហ៎មានសួរកូនស្រីខ្លួនឯងអត់ថាកូនប្រុសខ្ញុំលួងឬក៏ស្ម័គ្រចិត្តមកដល់ខ្លួនឯងណែនិយាយស្រួលបួលមិនចង់ថាកូនខ្ញុំហ្នឹងបន្តោងកូនឯងយកកលិបអីអូយសំទុកងាប់បាយដែរកូនឯងចរិតអន់ណាស់គ្មានអាណាគេយកទេកុំកុំកុំមកចោតកូនខ្ញុំណាអូ គិតតែកូនស្រីខ្លួនឯងហ្នឹងល្អខ្លាំងណាស់ទៅហ៎ខ្ញុំនៅឃើញតែកូនស្រឡាញ់គ្នាទៅខ្ញុំមិនដេញដោលបើតាមចិត្តខ្ញុំវិញទៅបន្តិចក៏ខ្ញុំបាញ់ចិត្តដែរណែបើអត់បាញ់ចិត្តហើយមិនក៏មិនដេញវាទៅទៅទុកវានៅនឹងធ្វើអីណែបើអ្នកឯងម៉ែឪត្រឹមត្រូវមែនមិនមែនសងំលាក់កូនគេទុកនៅក្នុងផ្ទះហ្នឹងទេកូនស្រីខ្លួនឯងយកទៅវិញខ្លួនឯងទៅខ្ញុំដេញហើយតែគេព្រមទៅគេថាស្រឡាញ់គ្នាអញ្ចឹងខ្ញុំកុំដោយតាមដើរទៅមកបណ្ដោយតាមហ្នឹងលោកអើយងាប់បាច់ចិត្ត តាមវត្តនិយាយទៅរួចដែរនេះណែបើសិនជាឯងនេះជាម៉ែអើគេល្អត្រឹមត្រូវពិតមែនណាឃើញកូនគេមិននៅចឹងហើយគួរណាស់តែមកប្រាប់ខ្ញុំណែម៉ែអើខាងស្រីណែមិនមែនសងំតែប្តីអពុនលាក់កូនគេទុកចឹងទេចាខ្ញុំមិនបានសងំទេខ្ញុំដេញវាទាំងពីរនឹងទៅសុំទោសចាំបើគេមិនទៅយ៉ាងម៉េចអត់ខ្ញុំអូសខកគេទៅមែនមើលមើលមើលមុខខ្ញុំមកច្បាស់ណាកុំច្រឡំថារួចខ្លួនណាកូនតែឯងឯណា បោះខោះម៉ូតូណាណាអះគ្មានការងារធ្វើអីទេដើរទួតតែខ្យល់រាល់ថ្ងៃនេះអ្នកភូមិអ្នកស្រុកនេះគឺស្អប់គ្រប់គ្នាមានណាចូលចិត្តទេមិនតែប៉ុណ្ណឹងទេណាណានៅវាថ្លើមធំថ្លើមធំហ៊ានយកកូនខ្ញុំមកនៅសងំនៅនឹងទៀតណាចង់មិនហើយវាវាអស់ចាចឹងទៀតណាស្អីគេវាថាកូនខ្ញុំដើរតខ្យល់អើឲ្យចុះកូនស្រីខ្លួនឯងមិនដែរហ៎មួយថ្ងៃមួយថ្ងៃដើរលេងហោះហើរដូចមេអំបៅរົບការចឹង ណែណែណែណែអ្នកទាំងអស់គ្នាមានរឿងអីហ្នឹងនិយាយគ្នាតាមស្រួលបានតាចាំបាច់ស្រែកលោឡាធ្វើអីអឺគឺចេះទេណាលបងមេភូមិការពិតទៅខ្ញុំទាំងពីរអ្នកនេះក៏មិនចង់ទៅស្រែកលោឡាអីដែរប៉ុន្តែនេះគេទាំងពីរអ្នកនេះមកចាប់កូនកំមុំខ្ញុំប្រខាំងទុកនៅក្នុងផ្ទះហើយនៅមកសំដីខ្លាំងដាក់ខ្ញុំទៀតហ្នឹងណាលោកបងមេភូមិកូនស្រីខ្ញុំនេះកូនស្រីណែណែឈប់ឈប់ ខ្ញុំសួរតាមសម្រួលសិនណាកុំអាលដេញដោលអីណាហើយរឿងហ្នឹងវាវាយ៉ាងម៉េចអញ្ចេះទេលោកបងកូនប្រុសខ្ញុំ និងកូនស្រីគាត់នេះស្រឡាញ់គ្នាហើយក៏នាំ គ្នានឹងមកនៅលើផ្ទះខ្ញុំហើយដល់អញ្ចឹងគាត់ទាំងពីរនាក់នេះមកស្រែកលោឡាខឹងមកពេញនៅមុខផ្ទះខ្ញុំហ្នឹងហើយចោតកូនខ្ញុំថានេះទៅលួចកូនស្រីគាត់មកនៅជាមួយហើយចុះពួកឯងហ្នឹងស្រឡាញ់គ្នាមែនអត់ បាទគឺពួកខ្ញុំស្រឡាញ់គ្នាមែនហើយក៏ខ្ញុំក៏បានបង្ខំនាងឲ្យនៅជាមួយខ្ញុំដែរហើយចុះក្មួយស្រីខាងប្រុសនិយាយហ្នឹងមែនដែរអត់ចាពូគាត់និយាយមែនទេឥឡូវចេះយើងស្រួលគ្នាទៅឥឡូវដឹងអស់ហើយណាថាក្មេងៗវាស្រឡាញ់គ្នាណាអញ្ចឹងហើយមិនបាច់ទៅប្តឹងផ្ដោគ្នាធ្វើអីទេរៀបចំឲ្យវាទៅបើកូនវាស្រឡាញ់គ្នា យ៉ាងនេះទៅហើយទៅហើយយើងជាចាស់ទុំទៅរោរឿងវាធ្វើអីរៀបឲ្យវាទៅ ទៅប្តឹងផ្ដាល់ក៏វាគ្មានបានអីដែរអូនធ្វើខ្លួនតាណានឹង លុបស្មាននឹងទៅហើយហើយបងសួរទៅអីខ្ញុំមានការចេញទៅក្រៅណាមានការនេះយប់ទៅហើយហ្នឹងយើងទៅកាប់បានមួយថ្ងៃសោះអូនឯងចង់ចេញដើរចឹងហើយអូនទៅគូកណ្ដាលពុកម៉ែអូនព្រោះតំសំមិញគេមិនបានមកកាយយើងទឹកមានហ្នឹងគេជឿយើងទៅបងទៅមុនឯងណៃទៅមុនឯងនេះបងមិនណាគេអញ្ជើញទៅជាមុខជាមាត់ណាព្រោះតែគេមិនបានមកកាយយើង មកពីបងចង់ទៅគឺលោកសង្សារចៅណៃពួកអាពីលបងស្អប់នេះនិយាយទៀតអាឃើញយើងបានការជាមួយគ្នាតាហើយនេះមកចង់បានឯងប្រកបណាអូនធ្លាប់បាននិយាយម្ដងហើយតាំងពីមុនការមកម៉េះថាលបងឈប់និយាយទៅអារឿងសង្សារចាស់ហ្នឹងបងមិនឈប់អូនឯងចង់ទៅឃើញមុខគេហ្នឹងហីនេះថ្ងៃការមិនទាន់បានមួយថ្ងៃស្រួលហងហយនិយាយដែរដែរ thôi nhá ដេកមុនហ្នឹងយកជ្រៅបន្តិចមកខ្ញុំមកវិញហេអូនទៅគូកំណត់គេសនអញយល់ដូចច្រើនមែនគេណៃដឹងតែនេះជាលួយចំណងដៃការយើងយើងទុករកស៊ីនៅខែក្រោយខ្ញុំគ្រាន់តែយកទុកតាមខ្លួនតែមិនយកទៅចាយណាក៏ស្មុគស្មាយច្រើនណាស់រំជប់សួយទៅតដេកគេទៅ ស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង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 ភូស្វាលូជែលកាត់បន្ថយអស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាក្តីស្រឡាញ់មួយដែលមិនអេនីតហើយកូនឯងទៅណាកូនយប់ស្មាននឹងហើយនេះខ្ញុំទៅខួបគេម៉ែអីគេទៅខួបគេហើយនេះកូនឯងទៅម្កាបានមួយថ្ងៃកូនឯងដើរចោលប្តីអញ្ចឹង ងាប់ហើយហើយចុះបើញាតចិត្តខាងគេឃើញហ្នឹងមិនខ្មាស់គេងាប់ហើយទេអីកូនគេចង់និយាយញ៉េអើព្រោះពេលដកាខ្ញុំមិនបានយកលុយពូវាកែអញ្ចឹងវាចង់និយាយក៏ខ្ញុំអត់ខ្វល់ដែរអឺមើលវានិយាយចោះនេះនេះដាកូនឯងល្មមអាចចេះគិតរាក់ជ្រៅខ្លះផងឬអត់នេះមិនមែនខ្លួនមួយណាមានប្តីទេណាកូនតាប់ម៉ែខ្លះទៅខែងខ្លួនឯងធ្វើការបានមួយថ្ងៃទៅហើយ ហើយឥឡូវតដែលឯងយកចោលប្តីនេះបើសិនជាអ្នកចិត្តខាងគេមកឃើញគេមិនសាយពុកម៉ែងាប់អីទេអីអាណិតដល់ពុកម៉ែផងបងចង់និយាយក៏បានដែរខ្ញុំទទួលតែខ្ញុំចង់ប្រាប់បងថាខ្ញុំការហើយក៏ខ្ញុំមិនសុខចិត្តកាត់ផ្តិតមិត្តភាពដើម្បីប្តីដែរអឺនេះមើមើមើវានិយាយចាស់នេះវានិយាយដូចខ្លួនវានឹងអត់មានប្តីនៅក្រមុំអញ្ចឹងណា យ៉ាប់ណាស់កូននេះមកនឹងហើយទៅខួកំណត់តោះណាបានអីតិចខំមកប្រាប់បងតិចទុកឲ្យប្តីនៅចាំផ្ទះយកមុតភ័ក្រជារឿងសំខាន់ជាង កើតបានមួយថ្ងៃសោះមួយយ៉ាងនេះទៅហើយមើលជាប់ផឹកស៊ីអត់មានទេមកប្រាប់ទៀតចង់ឲ្យគេដេកចាំបាក់ពីដល់ម៉ោងប៉ុន្មានបាត់ឡំមកផ្ទះវិញអុយ តនាក៏មកខលប្រាប់ទៀតបាត់មួយយប់តនាមិនប្រាប់ទៀតនេះឲ្យទៅរកអណាឃើញទៅបើខលទៅមើលគ្រប់គ្នាហើយ គេឆ្លើយសតតែមិនដឹងអញ្ចឹងនេះអុយធ្វើយ៉ាងម៉េចអើអត់ទេទៅលើកសួនតនាក៏គេមិនដឹង ភ័យមិនឃើញមួយផ្ទះសោះបើទេប្រាប់មួយម៉ាត់ដាច់ចូលងាប់មែនអ្នកផ្ទះក៏មិនដឹងទៀតហើយឲ្យទៅរកណានេះអូលីសាគេប្រកាសជំនឿមួយគ្នាពីរនាក់នឹងឃើញដើមមួយគ្នារហូតអាឡូលីសាខ្ញុំថនណាខ្ញុំសួរតិចបានអត់ អឺគឺខ្ញុំសួរពីសេនីតណាគេប្រាប់ថាគេទៅខួកំណើតបាត់នយប់ហើយអត់ឃើញមកផ្ទះវិញទៀតថាម៉េចសេនីតមកខួកំណើតហើយខួកំណើតនៅណាគេមិនខ្ញុំដឹងចឹងបងឯងច្រឡំទេអីបងអត់និយាយលេងទេគេបាត់នយប់ហើយបងខលទៅក៏មិនលើកហើយឆាតទៅក៏ប្លុកចោលទៀត លីសាតាមមិនសេឌីតនឹងសងសាចាស់គេដូចគ្នាតាណាមែនពេលហ្នឹងដូចគ្នាតាណាក៏មិនដឹងដែរខ្ញុំសួរទៅសេឌីតដែរតែវាខ្ញុំព្រមប្រាប់ខ្ញុំសោះហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ទៀតព្រោះខ្ញុំគិតថាប្រហែលជាសេឌីតហ្នឹងវាឲ្យសងសាចាស់វានឹងជុំទៅទេហើយមិនទៅវីវអើយតិចលោសេឌីតនឹងសងសាចាស់គេរត់ទៅជាមួយគ្នាហ្នឹង ឪវាឯងគិតទៅរកកូននៅឯណា ទៅនេះខ្ញុំមកវាវល់វល់អស់ហើយគិតអីក៏វាលែងចេញដែរទៅណាមិនណាឥឡូវនឹងខ្មាស់គេពេញតភុំដូចទទួលស្បែកឆ្កែអញ្ចឹងណាឪវាកូនស្រីវាមាន តែ2នាក់ឥឡូវនឹងវាបាត់ខ្លួនម្នាក់ទៀតម៉ែខ្ញុំគិតថាចាំតរស៊ីនីតអស់សិនណាម៉ែកុំទាន់អភ័យអីខាញ់លោស៊ីនីតគេទៅដើរលេងអញ្ចឹងនៅតែមិត្តភ័ក្តិឲ្យអត់មកវិញណាម៉ែអឺ វារត់ទៅតាមប្រុសវាបាត់ហើយកូនអើយបើអាប្តីវានោះគ្នាក៏ចុកចេញពីផ្ទះទៅផ្ទះគេវិញ ទៅទាំងខឹងទាំងមួម៉ៅក្តៅកាហាយខឹងដាច់ក្បាលដាច់កតុយកូន2ថ្ងៃទៅហើយបាត់តំណឹងឲ្យឈឹងគ្មានតំណឹងអីសោះចេះវាចង់បំបាក់មុខបំបាក់មាត់ម៉ែឪនេះឲ្យវាស្លាប់មុនអាយុហើយអើយពួកអ្នកផងគេតែងតែនិយាយ អើយមានកូនស្រីចឹងថ្ងៃក្រោយទៅវាស្រួលឡាស្រួលចិត្តស្រួលថ្លើមហ่ะស្រួលស្អីផ្ទុយទៅវិញឃើញទេកូនស្រីយើងម្នាក់នោះតែវាធ្វើបាបគ្មានលួសណាហើយបើយ៉ាងយ៉ាងហ្នឹងឲ្យយើងទៅហូបវិញណាណាឥឡូវចេះទៅណាឪវាឪវាឯងស៊ើបស៊ើបមើលសិនទៅហើយចាំគិតតាមក្រោយទៀតបើកូនវាជ្រុលខុសទៅហើយយើងមិនដោយឲ្យវាខុសទៀតក៏វាមិនកើតដែរ យើងជាម៉ែជាឪគេត្រូវតែអូសទាញកូនឲ្យមកវិញណាឪវាហូចរឿងអីវារឿងអីរឿងអីមិនក៏វាមិនប្រាប់ហ៎មិនក៏វាមកប្របាក់មុខប្របាក់មាត់ម៉ែឪយ៉ាងហ្នឹងហ៎បានទេពុករឿងហ្នឹងខុសត្រូវអីស្ថិតនៅលើម៉ែហើយនឹងពុកទេហើយណាមួយស្និទ្ធគ្នានៅក្មេងការកាត់របស់វាមិនបានវែងឆ្ងាយអញ្ចឹងហើយពុកហេក្មេងក្បាលប្រពន្ធហ្នឹងហើយក្មេងហ៎ឲ្យម៉ែឪដើររកគ្រប់ទីកន្លែងអញ្ចឹងហ៎ដល់ណាទៀត ហើយឪវាបានហើយណាពេលនេះមិនដឹងថាខាងប្រុសឯណោគេខឹងប៉ុណ្ណាទេណាឪវាអូយឪវាតិចគេគេប្តឹងកូនយើងទៅឪវាអើយដល់ដំណាក់កាលនេះហើយវាទៅតាមដំណើរទៅម៉ែអើយណារឿងដែលខ្ញុំភ័យណាខ្ញុំបារម្ភនេះខ្លាចតែរកកូននឹងវាមិនឃើញនៅរឿងវាធំជាងនឹងទៅទៀតណាយើងនឹងច្បាស់ជាអូយស្លាប់ខាមនេះឯងអើយងាប់ហើយឥឡូវចេះហើបុក ពូមិនខុសមែនមានកូនស្រីព្រៀបបានមានប្រហុកមកពីងនៅផ្ទះចឹងតាបាយទៅវាស្អុយហើយបានដំណឹងយ៉ាងម៉េចខ្លះហើយខ្ញុំតាក់តងគេមិនទាន់បានទេរោគអីក៏រោគទៅតែប្រញាប់ចូលខ្លួននេះដោះស្រាយផងខ្ញុំនេះខ្មាស់គេទ្រាំលេងបានហើយខ្ញុំមកចង់រកសំណងឲ្យកូនប្រុសខ្ញុំវិញហើយលោកពូគិតយ៉ាងម៉េចបានជាចង់លុបដីនឹងចឹងលោកពូខ្ញុំដោះស្រាយព្រឹងកូនស្រីខ្ញុំហ្នឹងណាដែលរៀបការហើយនឹងវាបាត់ពីផ្ទះទៅហ្នឹងណាថនកុំតែឈឺក្បាលដោយសារតែមនុស្សស្រីអញ្ចឹង វាអស់សាច់ចឹងគ្មានអ្នកណាចង់បានធ្វើជាប្រពន្ធទេយើងជាមនុស្សប្រុសនេះប្រឡាក់ដីតិចតួចជ្រើបមកលេងទឹកគឺល្អស្អាតហើយកូនគួយគួយគួយស្រីគួយស្រីអីដែរបងសុំសួរតិចគួយនេះនេះគួយនេះ